គេនឹងបរាជ័យហើយមិនបានបរាជ័យព្រោះចាញ់ដៃខ្មាំងទៅហើយខ្មាំងកាមឆន្ទៈខ្មាំងជាបាតៈខ្មាំងភ័យនិមិត្តៈខ្មាំងកតចៈកកចៈខ្មាំងវចេកឆាបានវាយយកពីនោះឲ្យដួលបាត់ទៅហើយយកពីនឹងស្លាប់បាត់ទៅហើយប៉ុន្តែស្លាប់មិនធ្វើកើតវិញទេស្លាប់បាត់ហើយ ហើយបើសិនជាមានលេណឋានមិនចាញ់ដៃខ្មាំងទេបានអីចាញ់នៅក្នុងសម័យណាដែលគេធ្វើវិបស្សនាគេឃើញនៅរូបធម៌និមធម៌ហើយគេអស់កម្លាំងគេដល់ខពីការវិចារណានឹងការត្រេះរិះមកគេចូលទៅពួនសង្ងំក្នុងធានសមាបត្តិនេះចូលវត្ត ទៅកាន់អាណាបានសេអាណាឧបេខាសងំក្រឹបនៅនឹងត្មងទៅកាន់បទធម្មធានទុរិយធានតរិយធានចតតធានចូលកាន់អរូបមបាសដល់ទៅកាន់ទៅទោះតាគឺដែលយកយោចរចូលកម្មធាននឹងតើមាននិវរណៈទេអត់មានទេគេអបបៃតេ ផុតហើយផុតទៀតផុតតទៅឆ្អែតហៅបើមកពីធ្វើការហេងគេផុតបីទេទាំង5គេផុតសុខៈទាំង2ផុតកាបេទេផុតខនិកាបេទេផុតអកកនិកាបេទេផុតអបេជាបេទេផុតបរណាបេទេមាន បើយើងប្រៀបធៀបថាភេជ្ជៈមាន5ដបហើយផឹកងាយអស់ទៀតណាដូចភេជ្ជៈយើងធម្មតាចាក់អស់បោះកំប៉ុងចោលផឹកងាយអស់ទេអិសេទីមួយធ្វើចិត្តឲ្យរីករាយសោតទេហើយផត្តកាមួយទៀតធ្វើចិត្តឲ្យរីករាយមួយខណៈមួយខណៈធំទៅហើយមួយទៀតអកណ្ដិកានឹងបែរទៅសេចក្តីរីរាយកើតឡើងឆ្អែតណែនហ្មង ឆ្អែតណែនក្នុងកាយទាំងអស់មានកម្លាំងល្អណាស់នេះដែលស្លាប់ផឹកទេហ៎ស្លាប់ផឹកទេហ៎ស្លាប់ផឹកនៅ បានផឹកនៅណាអង្គការបានផឹកហើយមួយទៀតអូពេងជាបេតិផឹកចិត្តនឹងសបោយដាច់ដាច់ដាច់ឡើងលឹមលេខប៉ុនមិនទៅលឹមលេខទេប៉ុន្តែកាយនោះស្រាលហ្មងស្រាល ដែរអង្គុយនៅអញ្ចឹងអត់មានជាប់អីនេះស្រាប់ទេអត់មាននៅឆាកទេលីខ្នើយអីអត់ស្រាប់គឹកហរណាបេទេឆ្អែតដែរសบายចិត្តប៉ុន្តែផ្សាយចាប់ទៅចង់សិតរបស់ជុំផ្សាយថៅស្រោចស្រប់សពកហែងអស់បើស្រូវវិញគេថាចាក់ទឹកទៅសពកហែងទាំងអស់ចូលជាតិណា ចូលជៀបទាំងអស់គ្រប់កាហែងស្រែហ្នឹងបៃតេទំទាទីសុខប្រពត្តតាមផ្លូវកាយនិងចិត្តម្លោះហើយតោមនោះសវេទនីកើតឡើងរីករាយសប្បាយព្រេកអស្រាប់តែមានកម្លាំងគ្រប់គ្រាន់មកមកសតិពលៈវិរិយពលៈសតិពលៈសមាធិពលៈមកអស់គ្រប់គ្រាន់អស់ ខ្មាំងរកឱកាសមកវាយមិនបានទេឡើងឡើងត្រកចេញឡប់ទៅវិញហើយបញ្ញាពលៈមួយទៀតទៅកំណត់នៅរូបធម៌នាមធម៌ការកើនការលុបបន្ថទៅទៀតឡើងចុះហើយចូលចេញមានកម្លាំងចេញទៅវាយខ្មាំងទៅធ្វើវិបស្សនាទៅ ពេលណាអស់កម្លាំងចូលមកកាន់សមាធិមក ពេលណាមានកម្លាំងតឹងទៅបញ្ញាវិញទៅយោគីនេះឈ្មោះថាជាយោគីស្បាំងអ្នកទៅត្រូវដោយគូស្រួលសុខខបរិបទាខបបាភិញាយល់ទេប្រនិបត្តិស្រួលត្រាស់ដឹងថានេះអិនព្រីខ្លាំងកលេសទុនសុខខបរិបទាខបបាភិញា ប៉ុន្តែបើស្រួលត្រាស់ដឹងថាស្រួលមែនដេកដើរថើងគួយអត់មានប្របាអីសុខអើយសុខស្រួលអើយស្រួលពិចារណាវិបស្សនាគឺព្រាមមកចាំពី3 4 5ដងនេះហ្នឹងណាយើងត្រូវសន្បាត់ឥឡូវនេះបានហើយបានលេនឋានមួយម្នាក់មួយម្នាក់ហើយណាបានហើយគឺអនាបានសេដែលចំដានដល់សេខាហើយ លាយឡំទៅដោយបរិសេនិងសុខៈនាំមានហូបទៅផឹកទៅសំសៀទីទៅអត់មានកម្លាំងទៅអើយដល់មានកម្លាំងគ្រប់គ្រាន់ហើយទៅវាយស្មាត់ស្មាំងនោះទៅច្រឡំទៅក៏ភ្លើងទៅបាញ់ជាយោស្មាំងឥតរូបនៅក្នុងចិត្តយើងចម្រើនប្រហាណាបានទេនេះ បានសិក្ខា3បានអដ្ឋានសម្រាប់មានអង្គ8ហ្នឹងបានផ្លូវមានអង្គ8ហើយអញ្ចឹងផ្លូវនេះព្រះពុទ្ធសាសនាយើងប្រកាសផងហ្នឹងត្រៃសិក្ខាអដ្ឋានគឺនេះមជ្ឈិមាបដិបទាផ្លូវកណាលបាត់វិញបានទេបើអត់មាននាំនិសាងណានាំនិសាងមក បើមាន7 3មួយទៀតមកគ្រប់3បើមាន8កំថាបមាន7អី3មួយទៀតមកគ្រប់8អានឹងបានទៅនិព្វានស្រួលតែចង់ទៅនិព្វានណែអត់ទេបើចង់ទៅធ្វើទៅបើចង់នៅនឹងនៅនឹងទៅខំណាយណាខំខំប្រឹងទាំងយប់ទាំងថ្ងៃខំរ៉ែត នៅថ្ងៃមុនសម្ដែងពីអាណាបានសតិបុគ្គលចម្រើននៅអាណាបានសតិទៅត្រូវបានគុណ3គុណសិលគុណសមាធិគុណបញ្ញាឬក៏ត្រូវបានសិក្ខា3អភិសិលសិក្ខាតិចត្តសិក្ខាតិបញ្ញាសិក្ខានេះការសម្ដែងថ្ងៃមុននោះគឺថាចម្រើនទៅ បានសេចក្តីបរិសុទ្ធនៃសិលមួយ បានសេចក្តីបរិសុទ្ធនៃចិត្តមួយបានសេចក្តីគឺច្បាស់នៅបញ្ញាមួយគេថាបញ្ញាគឺច្បាស់ទាំងអស់ហើយធម៌ទាំងអស់នោះគឺប្រយោជន៍ដែលសំខាន់បំផុតដែលយើងឈោមចុះក្នុងកិច្ចបប្រតិបត្តិនេះគឺសំដៅយកសិក្ខាខាងចុះសិក្ខាខាងចុះថាខាងចុងហ្នឹងគឺ សំខាន់ណាស់សំណចេះសិក្ខាពីដើមសិក្ខាពីដើមគឺជាឫសគល់នេះនៅក្នុងសម័យដែលចិត្តយើងបានអបេខាចិត្តយើងតាមដានចលចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងដល់ចម្រើនយូរយូរទៅស្ងប់ស្ងប់ទៅចិត្តយើងស្មើស្មើកដាកដាជំនឿជំនឿ ឧបេក្ខាចិត្តបេក្ខាចិត្តនេះតំណឹងដែលជាទួជាឫសគល់ផ្នែកខាងវិបស្សនាឧបេក្ខាចិត្តនឹងតំណាងសិលស្អាតចិត្តស្អាតអាចិត្តព្រោះចិត្តនឹងស្អយអារម្មណ៍កណ្ដាលស្មើស្មើ ឧបេក្ខាចិត្តហើយដែលជាអ្នកធ្វើនៅវិបស្សនាបេក្ខានឹងអ្នកធ្វើនៅវិបស្សនាព្រោះបេក្ខានឹងជាជើងត្រជាឫសគល់អ្នកធ្វើនៅវិបស្សនាអ្នកចម្រើននៅវិបស្សនានឹងឧបេក្ខានឹងក្នុងសម័យណាដែលចិត្តយើងបានឧបេក្ខា មិនរីករាយមិនទោមនស្សមិនមានសុខមិនមានទុក្ខចិត្តនេះមានតែសភាពកដាកដាហើយសម្លឹងខ្សល់ដែលវាកើតឡើងហើយរលត់ទៅវិញដែលកើតឡើងហើយរលត់ទៅវិញនេះនៅក្នុងសម័យនោះបញ្ញាក៏កើតឡើងបញ្ញាកើតឡើង មកបានត្រឹមតែស្ងប់ទេតែនៅពេលណាយើងចម្រើនទៅចម្រើនទៅឃើញខ្យល់នៅក្នុងខ្លួននឹងមានការបែកធ្លាយឡើងទៅបែកធ្លាយកើតឡើងទៅបែកធ្លាយស្រាប់តែកើតបញ្ញាបានកើតបញ្ញាព្រោះនៅក្នុងសម័យដែលឃើញការកើតឡើងហើយបែកធ្លាយទៅនៃសង្ខារធម៌ឡើងហើយបែកធ្លាយទៅនៃសង្ខារធម៌ពេលនោះ បានបញ្ញាដឹងច្បាស់ថាធម្មជាតិមកកើតឡើងធម្មជាតិនោះរលត់ទៅវិញខយៈវយៈណាខយៈវយៈអតយៈវយៈធម្មជាតិមកកើតឡើងធម្មជាតិនោះរលត់ទៅវិញឧចលនឹងស្វាំងឡើងក្នុងកាយនឹងក៏ហៅការកើតឡើងដល់សម្លឹងយូរទៅបែកបាត់ទៅវិញ ហៅថាកយៈវយៈខយៈវយៈចឹងបែកជាយទៅអស់ទៅសូន្យទៅរលត់ទៅហើយការឡើងតាំងឡើងក្នុងកាយហ្នឹងដល់បែកជាយទៅអស់ទៅសូន្យទៅលុបទៅក៏នៅក្នុងកាយហ្នឹងដែរនេះនៅពេលដែលដឹងអញ្ចឹងបានស្មួតថាមានបញ្ញាណាបញ្ញាកាលា ព្រោះវាឃើញចឹងចឹងតែហៅថាឃើញត្រៃលក្ខណ៍ឃើញអនិច្ចំទុក្ខំនិងអនត្តាឃើញចឹងនេះនៅបន្ទាប់ពីឧបេក្ខានេះបន្ទាប់ពីបានឧបេក្ខាចិត្តមកគឺយើងបានស្គាល់នៅសង្ខារធម៌ដែលមានដំណើរការឡើងហើយលុបទៅវិញក្នុងសម័យនៅក្នុងសម័យ ដែលយើងបានឃើញនៅការកើតឡើងនិងការលុបទៅវិញនៅក្នុងសម័យនឹងចិត្តរបស់យើងហ្នឹងក៏នៅក្នុងអបេខាចិត្តដែរគ្រាន់តែអបេខាជន់មុនគឺមានចោលជារប់អបេខាជន់ក្រោយនេះមានការកើតឡើងនិងការលុបទៅនៃសង្ខារជារប់នេះអត់ទៅឃើញចឹងណានាំគ្នា សិក្សាទៅរៀនទៅគឺថាបានថាបញ្ញាកើតឡើងអាស្រ័យនឹងបានចិត្តជាបេខាដល់ប៉ុណ្ណឹងហើយយកជាវចរអាចធ្វើការពិចារណាបានអនអនិច្ចាវតសង្ខារាណាអនិច្ចាវតសង្ខារាអនអឺណោ សង្ខារធរទាំងឡាយមិនទៀងទេអ្នកឃើញណាឃើញកើតឡើងហើយរលត់ទៅវិញកើតឡើងហើយរលត់ទៅវិញនេះអតិយៈវិយៈដឹងមើលឃើញដល់ខ្លួនឯងណាណាមើលឃើញដល់ខ្លួនឯងរាងកាយទាំងមូលទៅចង់សតបាត់ទី មានខ្យល់កើតហើយរលត់ទៅនៅក្នុងរាងកាយហ្នឹងក៏ជាធម្មជាតិមិនទៀងទាត់ដូចគ្នាណានេះជាធម្មជាតិមិនទៀងទាត់ដូចគ្នាខ្យល់ទាំងរាងកាយក៏ជាធម្មជាតិមិនទៀងទាត់ដូចគ្នាម្ដងក្តៅម្ដងត្រជាក់ម្ដងចុកម្ដងបាត់ចុកប្រែប្រួលជាប់ជានិច្ច តឹងម្ដងធូរប្រែពណ៌ជាប់ចនិចជាធម្មជាតិមិនទៀងទាត់សត្វទេបញ្ញាបានឃើញគឺឯចិត្តឯសម្រាប់ឃើញហ្នឹងក៏វាកើតនឹងរលត់តតរលត់កើតរលត់តតក៏វានៅតែក្នុងអត្តភាពនឹងតអស់ណា នៅពេលនឹងបញ្ញាឃើញសង្ខារសត្វហើយរាងកាយឃើញចលឃើញចិត្តជាធម្មជាតិដោយឡែកដោយឡែកហើយអាស្រ័យនៅក្នុងអត្តភាពនេះបានឃើញទួសត្វទួបកុលទួស្រីទួប្រោសម៉ែងចាស់ដាច់តែភ័យកាបដីណាទេ ឃើញត្រឹមតែធម្មជាតិឬឃើញត្រឹមតែសភាវៈហើយឃើញដំណើរនៃសភាវធម៌ដែលប្រព្រឹត្តកោរលត់កោរលត់ជាធម្មតានេះបញ្ញាការនេះសបញ្ញាកាលហើយពេលដែលយើងកំពុងឃើញទាំងរូបទាំងនាមប្រឡងផុតនៅសត្តសញ្ញាជាដើម ហើយនឹងឃើញការកើតនិងការបែកធ្លាយទៅនៃសង្ខារធរទាំងរូបទាំងនាមពេលហ្នឹងរបស់យកពីព្រោះតែស្ងប់ទៅស្ងប់ទៅដល់ក្រៃលែងណែស្ងប់ទៅស្ងប់ទៅដល់ក្រៃលែងជាងសមថៈទៅទៀតហើយព្រោះនេះវារលត់នៅតថេរលត់នៅមជ្ឈាតថេរ ដោះស្រាយឡើងបញ្ញាឃើញរូបធម៌និងនាមធម៌និងឃើញការកើតនិងការលុតចិត្តស្ងប់ដល់ក្រៃលែងរីឯកាយសង្ខារដែលចោលប្រព្រឹត្តឡើងចុះក៏រត់តែស្ងប់ដល់ក្រៃលែងថែមទៀតទៅស្ងប់ទៅស្ងប់ទៅស្ងប់ទៅរហូតដល់ចិត្តមិនទំជួយ ចំពោះអារម្មណ៍ដែលមកប៉ះស្ងប់ដល់ក្រៃលែងកើតហើយការសន្សំធនហ្នឹងបានបនច្រើនណាស់បានអានិសង្សច្រើនណាស់កុសលធម៌នៅក្នុងព្រះពុទ្ធសាសនានេះហើយឲ្យលឹះអំពីការចម្រើននៅវិបស្សនាគ្មានទេណាគ្មានទេ យាងតែការអប់រំចំណាំវិបស្សនានឹងឯងដែលជាកសលធម៌ដ៏ខ្ពស់ប្រដែតនៅក្នុងសាសនាគេហៅថាកុសលធម៌ដ៏កំពូលផ្នែកខាងកុសលធម៌ដោយការបានឃើញធម៌ប្រដធ្វើបន់អីក៏មិនដល់ធ្វើបន់អីក៏មិនដល់បន់នឹងខ្លាំងណាស់បន់នេះគេហៅបន់កាត់បន្ថយនៅសង្សារទុក្ខ ប៉ុណ្ណឹងបនកាត់បន្ថយនៅសង្សារទុក្ខបនកាត់បន្ថយនៅចិត្តនៅកំណើកាត់បន្ថយនៅចាស់កាត់បន្ថយនៅឈឺកាត់បន្ថយនៅសេចក្តីស្លាប់ព្រោះបុគ្គលដែលមិនមានបញ្ញាបានឃើញអញ្ចឹងធ្វើបន់អស់តែនៅចាប់ តាមដែលបានអានិសង្សកើតជាមនុស្សទេវតាវិលទៅវិលមករកទីបំផុតទៀតដោយសុខខ្លះទុក្ខខ្លះនៅតែក្នុងកំណើតអតែតតាមិនរួចពីភពទេព្រោះកុសលនោះកុសលមិនប្រព្រឹត្តទៅដើម្បីសេចក្តីលាយណាឬដើម្បីសេចក្តីលះបង់អត់កុសលនោះប្រព្រឹត្តទៅដើម្បីសេចក្តីហួងហែង នៅក្នុងសុខសម្បត្តិធ្វើបន់ចំណាំមិនបានឃើញចឹងទេចង់បានអាយុវែងចង់បានពណ៌សម្បល់ល្អចង់បានសេចក្តីសុខអត់ចង់បានកើតជាស្រីឬស្ត្រីទាំងឡាយអត់ចង់បានកើតជាស្ដេចអត់ចង់បានកើតជាទេវតាស័ក្តិធំជាងទេវតាទាំងឡាយកុំឲ្យចង់គាត់ស្ដីនឹងជាតិនេះទៀតអត់ចង់បានកូនជាសមត្ថភាព ឲ្យបើសិនជាបានប្តីឲ្យប្តីជារហូតមួយជីវិតហើយល្អទៀតនៅនៅ ប្រាថ្នាចឹងទាំងអស់ចង់បានភពចង់បាន សម្បត្តិចង់បានទ្រព្យព្រោះมันបានឃើញធម៌តាមពិតកុសលដែរតែប្រសើរប្រព្រឹត្តទៅដើម្បីសេចក្តីកំអិតសំអាងនៃភពទៀតសង្សារនៅថាអន្ទូលទៅអន្ទូលមកកើតចាស់ឈឺស្លាប់មនុស្សតែកើតចាស់ឈឺស្លាប់ទេវតា អស់អំពីនឹងមកកើតជាមនុស្សបានជាស្ដេចខ្សែភ័យកើតចាស់គឺស្លាប់នៅមនុស្សទៅកើតជាទេវតាវិលទៅវិលមករកទីបំផុតនៃសង្សារនេះរហូតដល់យើងទាំងអស់គ្នានាំគ្នាកើតពុំចេះចប់មកដល់សម័យនេះដែលយើងបានជួបគ្នាយល់ទេទាំងខ្ញុំកណាទាំងប្រកាសណាគ្រប់អង្គនិងទាំងលោកវិលសាស្ត្រ ដែលមិនបានប្រេកនិព្វាននៅក្នុងព្រះពុទ្ធទាំង24 25ព្រះអង្គនេះព្រះពុទ្ធទីបង្កខោដញ្ញរហូតដល់ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសំណាក់គូដក24 25ពុទ្ធទៅហើយយើងទាំងអស់គ្នាមិនបានបែកនៅពីនៅក្នុងប្រពុតអង្គណាមួយមកពីអីថាមកពីមិនមានសម្មាទិដ្ឋិយល់ទេមិនមានសម្មាទិដ្ឋិ នៅជាប់សង្សារហ្នឹងនៅជាប់ភពនៅជាប់កំណើតធ្វើកុសលដែរតែកុសលប្រព្រឹត្តទៅតែក្នុងភពនេះអសិនជំនាញសមាធិខ្លះក៏សមាធិនឹកស្័យនៅសុទ្ធមិនបានសន្សំឲ្យច្រើនផ្នែកខាងបញ្ញាត្រីនេះនៅសត្វទាំងឡាយដែលនៅអន្ទូលទៅរហូតដល់សព្វថ្ងៃព្រោះប្រពុត24 20ព្រះអង្គប្រេនិព្វានអស់ទៅហើយបរិស័ទទាំងអស់គេទៅនិព្វានអស់ទៅហើយ នៅតែយឺទាំងអស់គ្នាហេតុអីបានជាមិនទៅនឹងគេមកពីទៅពលតែសបាយនៅក្នុងសង្សារភពណានេះឥឡូវនេះរកឃើញនៅរកឃើញនៅធរដែលផ្ដល់នៅកំណើពុំចេះចប់គឺធររីករាយព្រៃត្រអាលនឹងឯងនេះគឺធរមានសេចក្តីប៉ុនប៉ងនិងសេចក្តីប្រាថ្នានឹងឯងធរហ្នឹង ដែលនៅក្នុងចិត្តដែលដេកក្រំនៅក្នុងចិត្តម្នាក់ម្នាក់ហ្នឹងហើយដែលលោកហៅថាសមុទ្រីណាសមុទ្រីតណ្ហាសមុទ្រីតណ្ហាជាហេតុជាដើមចមនាំឲ្យកើតនៅក្នុងសង្សារនេះកើតសេចក្តីព្រៃអរកើតសេចក្តីរីករាយកើតសេចក្តីប្រាថ្នាព្រួយព្រោះมันបានឃើញនៅធម៌តាមពិត มันបានឃើញធម៌វិញมันបានឃើញរូបมันបានឃើញនាមมันបានឃើញកើតมันបានឃើញស្លាប់มันបានឃើញដោយបញ្ញាខ្លួនឯងតាមឃើញធម៌របស់ព្រះអរិយម្ល៉េះហើយគេចេះតែកើតនៅសេចក្តីរីរាយកើតនៅសេចក្តីព្រៃអកើតនៅសេចក្តីព្រៃត្រអាលនៅក្នុងអវ័យមួយដែលតាមជាដែលវាមកប្រកបឥឡូវនេះ ពុទ្ធបរិស័ទទាំងឡាយប្រកណាទាំងឡាយគ្រប់ព្រះអង្គគ្រប់រូបបាននាំគ្នាសិក្សានៅធម៌តាមពិតបង្កើតនៅសមាធិដែលមិនទាន់មានឲ្យមានឡើយដោយអាស្រ័យការអប់រំចម្រើននៅកម្មដ្ឋានមានអាណាបានសេនេះជាដើមបានឃើញច្បាស់លាស់នៅរូបធម៌នៅនាមធម៌ បានឃើញច្បាស់លាស់នៅការកើតនិងការរត់ទៅនៃសង្ហាធម៌នេះឃើញឃើញអស់តអនុសង្ខាអាចខិតិកៈខាងក្នុងនិងពីហេកៈខាងក្រៅអាចតិកៈសង្ខានិងពីហេកៈសង្ខាសង្ខាដែលប្រព្រឹត្តទៅខាងក្នុងគឺរាងកាយយើងណាសង្ខាដែលប្រព្រឹត្តទៅខាងក្រៅគឺវត្ថុអ្វីអ្វីក្នុងលោក ដែលផុតអំពីរាងកាយយើងសង្ខារទាំងពីរនេះមានដំណើរដូចនេះកើតឡើងតែងតែរត់ទៅវិញកើតឡើងតែងតែរត់ទៅវិញសត្វដែលមិនដឹងធននឹងហើយបើមានជនណាម្នាក់ស្លាប់តែងតែយកមិនទុករាប់ខែរាប់ឆ្នាំគឺសេចក្តីសោកសម្ដែងកើតមកអំពីមិនបានឃើញធម៌តាមពិតមិនស្គាល់ ហាមមានកូនតើកូននៅត្រង់ណា ដែលយំអ្នកយំពីអីយំពីកូនខ្ញុំស្មាត់អ្នកមានកូនដែរនោះទេយើងឆ្លើយថាមានហើយប្រសិទ្ធចិត្តតែប្រារយៈលោកថាគ្មានទេហើយចោះសនាកូនចាប់ទៅចង់សតមាជាងរកមើលកូនអ្នកនៅត្រង់ណាមិនតនេះស្បែកតនេះស្អឹងតនេះខ្លួនស្អឹងតនេះស្នែកតនេះសិជា សំណាក៏សុទ្ធតែមិនមែនកូនទាំងអស់រាងកាយកើតមកពីការសំតែតណ្ហាសន្មតថាជាកូនយល់ទេណាតណ្ហាសន្មតថាជាកូនហៅថាកូនហើយទៅលើវត្ថុធាតុដែលមិនមែនកូនម្ល៉េះហើយពេលសង្ខារបែកគ្នាម្ដងម្ដងតណ្ហាក៏កើតជាបច្ច័យនៃសេចក្តីសង្រេងសង្រៃណា សង្រេងសង្រៃហើយធ្វើយំស្រែកចំពោះនៅសង្ខារធរដែលមិនមែនជាចិត្តណាដែលមិនមែនជាចិត្តមិនមែនជាទូស័ព្ទអញ្ចឹងយំខំមានកូននេះណាឲ្យនាំនិយមថាកូនខ្លាំងអានឹងហៅសង្ខារតាកូនកើតពីតណ្ហានេះកំណត់សេចក្តីប្រាថ្នានឹងវាកំណត់ ដោយការមិនបានឃើញនៅធម៌តាមពិតឥឡូវបានឃើញណាអញ្ចឹងខំប្រឹងសន្សំកាលណាបើបានឃើញចឹងហើយលោកយាយលោកតាពុទ្ធបរិស័ទទាំងឡាយអាចធ្វើនៅពីនធិក្នុងបច្ចុប្បន្ននេះក៏បានដែរព្រោះព្រះនិព្វានជាឈ្មោះនៃការមិនមានសេចក្តីប្រកាន់អនុបាទានអ្នកណា អនុបាទានៈព្រះនិព្វានមិនមានសេចក្តីប្រកាន់តាំងតែមិនមានសេចក្តីប្រកាន់នឹងហើយដែលឈ្មោះថាព្រះនិព្វាននិព្វានធាតុនៅក្នុងសម័យណាដែលបានឃើញនៅសង្ខារធរក៏ឡងផុតនៅលោកវោហាទាំងឡាយវាសត្វមានមគលជាដើម ត្រូវកាត់បន្ថយនៅសេចក្តីប្រកាន់ណាអស់អស់អាល័យបើមិនទាន់ដាច់ជាសមុជេតៈនេះក៏បានចិត្តតាមគណៈកៈដែរណាគេថាបានមកគណៈមកគណៈណាសន្សំបញ្ញាវិបស្សនាដែលយើងសន្សំបានច្រើនទៅពេលណាឃើញទៅស្ងប់ពេលណាឃើញទៅស្ងប់វិបស្សនាកើតឡើងសមថៈកើតក្រោយណាយល់ទេណា នៅពេលណាដែលកើតបញ្ញាចិត្តស្ងប់ជាទួសមថៈដែលជាអនុសង្ឃនៃបញ្ញាអញ្ចឹងសមថៈមានពីរកន្លែងសមថៈកើតបុណ្យវិបស្សនាគឺសមថៈជាបាតនៃវិបស្សនាសមថៈកើតក្រោយនៃវិបស្សនាសមថៈជាផលរបស់វិបស្សនាតែចងចាំណាតែចងចាំ ណាអរិយបុគ្គលទាំងឡាយលោកតែងបានធម៌ទាំងអស់នេះជួនកាលលោកពោសមថៈមុនជួនកាលលោកពោវិបស្សនាមុនអ្នកមិនទាន់មានបញ្ញាសិក្សាសមថៈដើម្បីបានវិបស្សនាអ្នកមានបញ្ញាហើយបានសមថៈដើម្បីសេចក្តីស្ងប់កើតអំពីបញ្ញាហើយនឹងខែបបាតដល់កំពូលសម្រាប់វិបស្សនាឡើងលើទៅទៀត នឹងប្រារយៈនេះចំណាយយើងថ្មីថ្មីនឹងខលពីក្រោមទៅត្រូវចម្រើនសមថៈធ្វើជាបាទមុនឲ្យបានបាទមិនសិនពួកយើងមិនទាន់ទៅជាប្រះអរិយបុគ្គលទេកំពុងតែសិក្សាធម៌ដើម្បីបានប្រះអរិយបុគ្គលអញ្ចឹងយើងធ្វើសមថៈមុនអើឥឡូវនេះដល់ចូលដល់វិបស្សនាស្គាល់បាននៅក្នុងសម័យដែលខ្លួនចំណានសមថៈយើងបានសេចក្តីស្ងប់និរណៈ តែនៅក្នុងសម័យដែលបានឃើញបញ្ញាបានសេចក្តីស្ងប់នៅសេចក្តីហួងហែងណានេះបានសេចក្តីស្ងប់នៅសេចក្តីហួងហែងដកនៅសេចក្តីប្រកាន់ដកនៅអាស្និកនេះណាដែលសម្គាល់ថាអញជារបស់អញអខណ្ឌអ្នកបានសម្គាល់ថាជាតួអញថាជាខ្លួនរបស់អញអស់អស់សេចក្តីស្ងប់ហើយយើងសំទៅណាសន្សំទៅសន្សំឲ្យច្រើនទៅ បន្តិចបន្តិចក៏នឹងពេញដែរដេកក្អមទឹកអញ្ចឹងកុំថាខ្លួនមិនកើតណាណែមកចម្រើនធ្វើ3 4ខែកន្លះខែម្នាក់ម្នាក់គេថាខ្លួនមិនកើតទេមិនមែនទឹកមិនមែនក្អមទៅទេទេតែគ្រាន់តែថាយក ទៅ ប្រើការមិនទាន់បានព្រោះទឹកវាមិនទាន់ដល់កម្រិតក្អមទៅទេគេបើកមាត់ចំហទៅទេសត្វហើយយកទៅដាក់ចំកដាលវាលជាងធ្លាក់ ប៉ះប៉ះប៉ះប៉ះប៉ះប៉ះប៉ះប៉ះចូលក្នុងក្អមប្រមាណនៅក្រៅក្អមច្រើនទៀតទឹកមកតក់មកតក់ដែលចូលក្នុងក្អមនោះយូរយូរគង់នឹងពេញក្អមយ៉ាងណាគឺលោកតាសន្សំវិបស្សនាមកតក់មកតក់យល់ទេនេះមកតក់មកតក់មកតក់មកតក់មកតក់មកតក់យូរយូរក៏គង់នឹងបញ្ញាចាស់ខ្លាយ៉ាងនោះ នគរពេញកាលណាគេយកទឹកទៅប្រើប្រាស់បានកាលនោះបញ្ញាគ្រប់គ្រាន់ជាបច្ច័យនៃការកាត់ផ្ដាច់នៃសេចក្តីប្រកាន់មិនកើតទៀតក្នុងសម័យណាសម័យនោះលោកយាយលោកតានឹងคลายទៅជាអយៈយៈសម័យយៈបុគ្គលបុគ្គលនឹងបប្រសើរប្រคลายទៅជាអសេខបុគ្គលក្នុងសម័យនោះដូចនេះចំ មិនសមដោយទឹកនឹងក្អមអញ្ចឹងអតតតតតតអញ្ចឹងមិនកំព្រាទេកម្មវិបាលមកចូលធ្វើធរនេះវាຕົកជាបន្តបានឃើញអីក៏ឈ្មោះទៅបានបុណ្យបានកុសលនៅក្នុងចិត្តសម្រាប់ធ្វើបាធ្វើបុណ្យយល់ទេនេះទឹកក្នុងក្អមហ្នឹងមិនមិនក្អមទៅទេណាថាដល់ពេញហ្នឹងគេយកទៅអញ្ចឹងបានកន្លះក៏គេមិនទាន់យកដែរ បានកាយក៏មិនទាន់យកតោះពីតោះពេញបានគេយកក្អមហ្នឹងទៅយ៉ាងណាលោកយីលោកតាកាលណាបើទាំងសំតែងតិចតើកលេសមិនទាន់ដាច់អស់ទេតែបានស្ងប់បដាបដា ចឹងចោលបុណ្យកោហ្នឹងគឺប្រពុតនិងជាពុទ្ធិកាសុតគឺថាប្រពុតត្រង់ត្រាស់សម្ដែងនិងពុទ្ធិកាឲ្យថាទីខាងវាអសសន្តោទីខាងអសសាមីទេតជានិទេទីខាងវាបសសន្តោទីខាងបសសាមីទេតជានិទេនឹងពុទ្ធិកាត្រង់សម្ដែងថា ភិក្ខុត្រូវសិក្សាថាការដកដង្ហើមចេញវែងក៏មានស្មារតីតាមចិត្តប្រកាសថាអាត្មាអញដកដង្ហើមចេញវែងការដកដង្ហើមចូលវែងក៏មានស្មារតីចាំចិត្តប្រកាសថាអាត្មាអញដកដង្ហើមចូលវែងនឹងនឹងពុទ្ធិកាហើយនឹងទី1ទី2 រះសង្វាអសសន្សោរះសង្អសសាមីទេវិជានិតេរះសង្វាបសសន្សោរះសង្បសសាមីទេវិជានិតេពិភពសិក្សាថាកាលដរដង្ហើមផ្សេងផ្សេងក៏មានស្មារតីចាំចិត្តប្រកបថាអាត្មាអញដរដង្ហើមផ្សេងផ្សេងតាដរដង្ហើមចូលខ្លីក៏មានស្មារតីចាំចិត្តប្រកបថាអាត្មាដរដង្ហើមចូលខ្លីនេះនឹង ពុទ្ធិកាទី2ពុទ្ធិកាទី3សពកាយបរិសង្វេទីអសសេសាមេទេសកតេសពកាយបរិសង្វេទីបសសេសាមេទេសកតេពិខុសិក្សាថាអាត្មាអញកំណត់ដឹងនៅកាយទាំងអស់ហើយដកដង្ហើមចេញកំណត់ដឹងនៅកាយទាំងអស់ហើយទើបដកដង្ហើមចូលនឹងពុទ្ធិកាទី3 អពុទ្ធកាលទី4បះសម្បយ៉ាងកាយសង្ខារំអសសេសាមេទេសបតេបះសម្បយ៉ាងកាយសង្ខារំបសសេសាមេទេសបតេពុទ្ធទ្រង់បានប្រាស់សម្ដែងថាការរងាប់នៅកាយសង្ខារហើយទើបដកដង្ហើមចេញការរងាប់នៅកាយសង្ខារហើយទើបដកដង្ហើមចូលនឹងនឹងពុទ្ធិកាហើយ4នឹងណា នឹងគេហៅថាត្រពោកចោល4អញ្ចឹងការដង្ហើមសេញវែងចូលវែងក៏ហៅត្រពោល1តែត្រពោលបាននៅតែច្រើនហើយដង្ហើមសេញខ្លីចូលខ្លីក៏ហៅត្រពោល2កំណត់ដឹងនៅកាយដល់ដង្ហើមសេញចូលត្រពោល3រងាប់នៅកាយដល់ដង្ហើមសេញចូលត្រពោលទី4អញ្ចឹងមាន4ត្រពោលមាន4ក្រប និងពុទ្ធិកាឥឡូវនិយាយអំពីអត្ថកថាចារវិញលោកសង្ឃាយនៅសេចក្តីពុទ្ធិកាទាំង4យ៉ាងនេះឲ្យបានយល់ចូលចិត្តខ្លាចយកជីវចរនឹងប្រនបត្តិមិនត្រូវឯកាទី1ការដកដង្ហើមចេញវែងគំនានស្មារតីចាំចេះប្រកាសថាដកដង្ហើមចេញវែងស្មារតីដកដង្ហើមចេញវែង សាដរហំចូលខ្លីក៏មានស្មារតីចាំចិត្តប្រថាតមិនដរហំចូលខ្លីនេះពុទ្ធកាឥឡូវចាំស្ដាប់សេចក្តីបញ្ញុលនៅក្នុងទីហ្នឹងលោកចង់បញ្ជាក់អំពីធម្មជាតិពីរធម្មជាតិមួយគឺសោចូលធម្មជាតិមួយគឺស្មារតីចាំសោចូលធម្មជាតិមួយគឺគឺចេញស្មារតីចាំសោចេញអញ្ចឹងមួយខ្យល់មួយចិត្ត nè ngồi cho ngồi chật hay khi na để đo đằng hầm cho lúc nào na đo dương đó ấy đằng cả đo thằng nhà đo chỗ và đo đằng hầm chân nó đằng cả đo đo chân dương cầm nó thật đó đằng đo phòng này dương cầm nó thật đo tránh việc đằng thật cho tránh phòng dương cầm nó chặt thật đo chỗ យើងដឹងតែយើងតចូលនៅតែលើយើងដដែលអត់មានអាណាទៀតទេនៅលើយើងទាំងអស់លើយកទីមួយមួយទាំងអស់ចូលមិនអាណាដកមិនខ្លួនឯងប៉ុន្តែឲ្យដឹងចូលដកចេញឲ្យដឹងចេញតែព្រមតែដកវែងកាលណាបើនិយាយអំពីរឿងដកចូលវែងចេញវែងហ្នឹងមិនមានទីតាំងមិនមានទីកំណត់ទេ កាលណាបើយកគេរវល់មកដឹងកំណត់ដឹងខាងដើមកណ្ដាលខាងចុងនៃខ្យល់គឺខ្យល់នឹងអត់កើតទេព្រោះចិត្តនឹងរវល់តែរកទីតាំងនៃខ្យល់នេះរវល់រកទីតាំងខ្យល់ដែលវាចុះឡើងរវល់ស្វែងរកអញ្ចឹងខ្យល់នឹងអត់កើតទេនឹងអនាបានទេនឹងកើតទេចិត្តនឹងនឹងទៅជារាយមាយរកមិនឃើញទេនឹងអ្នកសិក្សាថ្មីទៅមួយនេះ អញ្ចឹងការសិក្សាកងខ្យល់ទី1ដំបូងណៃចេញហើយនឹងចូលហ្នឹងគឺมันបានដំសល់ទីកម្មនៃខ្យល់កណាតន័យគឺប្រមូលចិត្តដាក់ក្នុងដើមទ្រូងបានល្អហើយបានចាប់បញ្ជូនខ្យល់វែងចូលវែងចេញវែងដឹងទៅរឿងខ្យល់ចេញវែងចូលវែងហ្នឹងมันបានដឹងថាខ្យល់នេះចុងតណាកដាលតណាដើមកណាវាអត់ឲ្យគត់មិនធ្វើកាពេលហ្នឹងឲ្យតាមតែខ្យល់ចូលនិងខ្យល់ចេញដែលមានសភាពវែងវែងដែលយើងដកណែ នឹងបានធ្វើកើតចេញវែងមកដឹងតែចេញវែងដកចូលវែងទៅដឹងតែចូលវែងគឺថាគិតទៅរឿងចេញវែងដឹងចូលវែងដឹងអារម្មណ៍នឹងគឺចង់ទៅឡើយទៅណាដល់ពុទ្ធកាលទី2ចេញខ្លីចូលខ្លីដល់ធ្វើវែងចូលវែងចេញយូរយូរយូរយូរខ្យល់នោះវាខ្លីខ្លួនឯងមិនមែនជាបងអង្គទេ មួយបងអង្គមួយកំពុងតែចេញវែងចូលវែងវាយូរពេកគិតពួយខ្លីហ្នឹងបងអង្គឲ្យខ្លីអានឹងអត់កើតទេអានឹងគេហៅបែកចោលខូចហ្នឹងបែកកម្មដ្ឋានហ្នឹងគឺថាចេញវែងចូលវែងហ្នឹងធ្វើចេះធ្វើធ្វើតតខ្យល់ហ្នឹងវាឲ្យបច្ច័យហ្មងធ្វើមកដូចស្វាយដែលវាដាក់អាលាដាក់គ្រាប់ដាក់សាច់រហូតដល់ចាស់ចាស់ទុំសាគាសាគាទុំជួជួជ្រុះ ឲ្យវាទៅតាមដំណើររបស់វាចឹងណាព្រមតាទីបច្ច័យដល់តកើតពីចិត្តអត់កើតទេដូចស្វាយចឹងវាមិនទុំទេប្រខំយកខ្យល់ណាស្វាយហ្នឹងដោតយកជួយយកមកទុំទៅជួយជីលេងថាដូចនេះចឹងចិត្តថានៅពេលណាដែលចេញវែងទៅវាយើងប្រឹងដកប្រឹងដកប្រឹងដឹងណាប្រឹងដកប្រឹងដឹងពីរ ប្រឹងដកប្រឹងដឹងប្រឹងដកវែងវែងប្រឹងដឹងវែងវែងប្រឹងដកប្រឹងដឹងដកដឹងយូរយូរខ្យល់នឹងវាកើតកើតទៅវាឡើងចុះឡើងចុះវែងវែងដោយស្វ័យប្រវត្តិអានឹងលែងទៅប្រឹងដកឲ្យប្រឹងដឹងម្ដងប្រឹងដឹងដល់ខ្យល់ណាប៉ាងសេវាកើតឡើងឡើងចុះឡើងចុះឡើងចុះមិនបាច់ប្រឹងដកទៅតែឡើងចុះឡើងចុះឡើងចុះអានឹងប្រឹងដឹងមែនទេ ដឹងវែងចេញដឹងវែងចូលដឹងវែងចេញដឹងវែងចូលគឺតតខ្យល់នឹងខ្លីចុះខ្លីចុះខ្លីចុះហ្មងណាដល់ខ្យល់នឹងខ្លីចូលខ្លីចេញសាំងយឺននេះផ្លាស់កម្មវិធីដឹងរត់លេខដឹងវែងដឹងខ្លីដឹងខ្លីចូលខ្លីចេញចូលខ្លីដឹងចេញខ្លីដឹងចូលខ្លីដឹងចេញខ្លីដឹងវាវាជាវិស័យតហ្នឹងចឹងណាបានឆាប់នឹងបានកើត ព្រោះណាប៉ានផ្សេងគេអប់រំ3ខែ3ខែតើធ្វើយូរយូរទៅខ្យល់នឹងវាច្រើនដល់ខ្យល់នឹងវាកើតឡើងសន្ធឹកតាមវិចង់សារបាតជើងតាណាក៏ជាកំណត់នៃខ្យល់ដែរបានមកកំណត់ណាដើមតាណាចង់បីកន្លែងសពកាយកាយទាំងអស់លោកចង់និយាយថាខាងដើម ច្រមុះកណ្ដាលបេះដូងខាងចុងទឹកសត្វៈចង់និយាយហ្នឹងណត់ទីតាំងប៉ុណ្ណឹងកំណត់បានដកដង្ហើមចូលទាំងអស់ហ្មងហើយដកដង្ហើមចេញមកវិញដើម្បីអីដើម្បីកុំឲ្យចិត្តយើងទៅសោងវេទនាចំកណាកាលវាសឹងវាចាក់វាដោនដល់អញ្ចឹងមកតម្ងនេះវិញដើម្បីដកចិត្តចេញអំពីការដឹងក្នុងកាយទាំងអស់ហ្នឹង ការសោយនៅវេទនាមានស្ដៅមានត្រជាក់មានសឹងមានណៃមានចាក់មានដោតដកចិត្តចេញវានឹងមកដោយសារអំណាចនៃការកំណត់ដឹងខាងដើមកណ្ដាលខាងចំនៃខ្យល់នេះទៅនឹងជាន់ទី3ហ្នឹងយកទៅនឹងទៅរៀនជាន់ទី1រៀនអត់ចេះទេរៀនកើតទេកម្មដ្ឋានហ្នឹងនឹងជាន់ទី3ហើយដល់ពេលវាកើតហើយបានធ្វើហ្នឹងធ្វើហ្នឹងដើម្បីអី ដើម្បីម៉ាត់ជួបាយដកចិត្តចេញអំពីក្រមវេទនីអភិសចរចូលលោកខានេះដើមចំោះដើមបេះដូងកណាសឹកចុងពួកដកចូលមិនចឹងវាជួបមុនអាជួបមុនដើមអាជួបគ្រួចុងដល់ពេលដកចប់ចេញឡំវិញអាសឹកដើមវិញអាបងធំបេះដូងចំោះចុងវិញណាចូលចេញគាត់ធ្វើប៉ុណ្ណឹង កំណត់ដឹងប៉ុណ្ណោះសើស្រឹបហ្មងផុតវេទនាទាំងអស់តែចាក់សេតមកហ្មងអាណាតណាដែលចង់និយាយថាដោះដោះចិត្តចេញអំពីទុក្ខវេទនានេះដោះចិត្តចេញអំពីទុក្ខវេទនាចាប់ទៅស្ងប់ស្រុតឡើងឧបេក្ខាតក្នុងខ្លួនល្អិតល្អិតល្អិតល្អិតម៉ត់ម៉ត់ដើមដើមដើមដើមដើម ហើយសំទី3ណាដើមដើមដើមដើមដើមដើមនឹងដល់ក្រុមទី4ណាកណាឆ្លងកាត់ក្រុមទី3ហើយចូលទី4ផ្លុកស្ងប់ត្រប់នោះដោយលោកយាយហ្នឹងចាំមិញនឹងយើងត្រូវយល់ណាកាលណាដល់វាឆ្លងកាត់ពីពិបាកទៅស្ងប់ទៅចូលដល់ខ្យល់ល្អិតហ៎ ខ្យល់ល្អិតហ្នឹងវាស្ដើងស្ដើងក្នុងខ្លួនយើងហ្នឹងពូយើងកាន់តែមកទៅមកទៅមកទៅរហូតដល់ស្ងប់ឈឹងនេះស្ងប់ឈឹងដោយសារអំណាចការប្រជូនស្មារតីតាមដានស្បកងខ្យល់មាន4ចេញវែងចូលវែងដឹងចេញខ្លីចូលខ្លីដឹងកំណត់ដឹងនៅខាងដើមកណ្ដាលខាងចិននេះខ្យល់ហើយដកដង្ហើមចេញចូលដឹង ទី4ចោលស្ងប់ដកដង្ហើមចេញចូលដឹងមានខ្លួនគឺថាមាន4លំដាប់យើងហាត់ហាត់ធ្វើទៅឃើញចឹងគ្រប់គ្រប់គ្នារបស់តែហាត់ទៅឃើញចឹងគឺថាកណាដល់ពេលយើងរៀនទេខ្លួនយើងចាំទាំងសេចក្តីចាំទាំងនៃយើងអាចប្រាប់ជនតីក៏បានត្រូវ ចឹងចំណាំថាខាងដើមកណ្ដាលខាងចុងនៃខ្យល់ឲ្យដកហើមចេញចូលគឺក្រុមខ្យល់ទី3ដល់ក្រុមខ្យល់ទី4អត់ទេអត់មានទី1ទី2ក៏អត់ដល់លោកឡើងដល់ទី4ក៏អត់មានអត់មានខាងដើមកណ្ដាលខាងចុងនៃខ្យល់ដល់កន្លែងស្ងប់គឺគិតចំណាំខ្យល់ល្អិតល្អិតហ្នឹងមិនបាញ់គិតវែងមិនបាច់គិតផ្លៃទេណែនឹងចំណាំហ្នឹង ការខ្យល់ដង្ហើមចេញវែងចូលវែងគិតវែងគិតខ្លីអាគិតដង្ហើមចេញវែងចូលវែងដល់ដង្ហើមខ្លីចូលខ្លីចេញខ្លីគិតខ្លីចេញខ្លីចូលខ្លីដល់ខ្យល់មានចំនួនច្រើនគិតខាងដើមកណ្ដាលខាងចំនៃខ្យល់ដល់ដង្ហើមចេញចូលនឹងលែងគិតពីខ្លីលែងគិតពីវែងណាវែងកុំគិតខ្លីកុំគិតគិតដើមកណ្ដាលចំដល់ដង្ហើមចេញចូល ដល់ក្រុមទី4លែងគិតវែងលែងគិតខ្លីលែងគិតដើមបណ្ដាខាងចុងនេះខ្យល់លែងគិតទាំងអស់គឺគិតតែដឹងតែខ្យល់ដែលមានក្នុងខ្លួនប្រមាណប៉ុណ្ណោះអាយ៉ាព្រមមានបណ្ណាប៉ុណ្ណោះអត់មានគិតអីទៀតទេគឺដល់ក្រុមទី4អត់មានគិតដើមបណ្ដាចុងខ្យល់អីអត់ទេឬក៏វែងចូលវែងចេញអត់ខ្លីចូលខ្លីចេញអត់អត់គិតទាំងអស់គិតតែធ្វើយ៉ាងម៉េច ចូលក្នុងខ្លួនមានប្រមាណដឹងដឹងប៉ុណ្ណោះបើខ្យល់នឹងល្អិតដឹងល្អិតបើខ្យល់នឹងម៉ត់ដឹងម៉ត់បើខ្យល់នឹងស្ដើងដឹងស្ដើងបើខ្យល់នឹងអស់ដឹងអស់ខ្យល់នឹងកើតដឹងកើតខ្យល់នឹងលុតដឹងលុតដឹងតែអញ្ចឹងមកចាំទេណាហ៎ចាំទេយល់ទេចឹងណាអើតាយល់ទេដល់ដល់ច្បាស់ទេណាអើតាក្រោយយល់ទេយល់ណាណា ឆ្នាំខ្យល់ទី1មានគិតអីក្រៅអំពីដឹងវែងចូលវែងចេញវែងគិតពីធ្វើរមងគិតពីដកចេញវែងចូលវែងចេញវែងចូលវែងគិតទៅរឿងដកគិតទៅរឿងដឹងវែងចេញវែងចូលវែងធ្វើយូរយូរតខ្សល់ខ្លែងឥឡូវគិតខ្លែងម្ដងខ្លែងចូលខ្លែងចេញដល់ខ្លែងចូលខ្លែងចេញយូរខ្សល់ច្រើនហ៎ចូលប៉ុតទៅពេញឆាយស្អាតទៅ នឹងដឹងដើមកំណើតចុងនៃខ្យល់ដរហើមចូលចេញស្មើនឹកដើមកណ្ដាលចំអត់បានគិតរឿងវែងខ្លីទេដល់ហ្នឹងគិតដើមកណ្ដាលចំដល់ហានចេញទៅស្មើដល់ទី4ដឹងតែខ្យល់មានក្នុងខ្លួនហ្មងដល់វាស្ងប់ទៅដឹងតែខ្យល់អត់បន្តិចបន្តិចបន្តិចដឹងបន្តិចបន្តិចខ្យល់ស្ដើងដឹងស្ដើងខ្យល់មកដឹងមកខ្យល់អស់ដឹងអស់ខ្យល់កើតដឹងកើតខ្យល់លឹកដឹងលឹក យើងបានគិតវែងគិតផ្លូវគិតដើមបណ្ដាចង់នៃខ្យល់អត់នេះចំណាំចឹងសភាវៈណាគិតសភាវៈនោះនឹងគេហៅលំដាប់នៃខ្យល់អូយ4លំដាប់នៃខ្យល់ត្រពោល4ហាត់នឹងយើងរៀនដល់ដល់ថ្ងៃហ្នឹងវាចូលដល់ជាងមួយខែដល់ជាងមួយខែហើយ អញ្ចឹងប្រហែលជាដល់ហ្នឹងហើយជើហើយធនហ្នឹងយើងត្រូវហាត់3ខែទៅសិក្សាធនហ្នឹង3ខែដល់ដល់គ្រប់13ខែបានស្គាល់អស់បានស្គាល់ខ្យល់នឹងអស់ដឹងស្បគ្រប់ដល់ហ្នឹងវាទៀនចម្រើនតទៅដល់ខ្យល់ទៀនខ្យល់ទៀនខ្យល់យ៉ាង នៅក្នុងសម័យដែលខ្យល់គៀមគឺខ្យល់ហ្នឹងលែងមានដំណាប់អមដល់ធ្វើទៅស្ងប់ឈិនអត់មានលំដាប់1លំដាប់2លំដាប់3អត់លំដាប់4នេះអត់ទេត្រាប់ទៅអង្គុយទៅសើតែខ្យល់ទី4ហ្នឹងអង្គុយម៉ោងណាគឺអញ្ចឹងថ្ងៃណាគឺអញ្ចឹងអញ្ចឹងទៅរហូតដឹងដាក់ទៅឈិនដាក់ទៅឈិននឹងស្គាល់ដាក់ទៅឈិននឹងស្គាល់ដឹងទៅអញ្ចឹង តែខឹងស្ងប់នឹងសថ្ងៃដូចយប់ទឹកដូចថ្ងៃដូចនេះអានឹងខ្យល់នឹងនេះយើងតដល់នោះដែលយើងរៀនហ្នឹងសិក្សាមកមានសិក្សាហ្នឹងតដល់នោះតលើកណែនឡើងផ្លែស្ងប់នឹងបានមើលទៅដូចប្រគូលបងដូចថ្មឬក៏ដូចជាយប់នៃគេហៅថាបាវមកបញ្ឈរដាក់ទៅស្ដុកដាក់ទៅស្ដុក ក៏អរិយនំនឹងបានឈ្នះមច្ចុរាជអស់ភ័យអានោះបានឈ្នះមច្ចុរាជចូលមកបំផន់យើងឲ្យឲ្យវែងឲ្យវែងឲ្យវិលវល់ស្លាប់វេទនានោះក៏ដល់ណាស់តែឡើយព្រឹកអង្គុយស្ងប់ អង្គុយស្ងប់អង្គុយស្ងប់មែនតើដេកធ្វើក៏ស្ងប់ដើរក៏ស្ងប់ឈរក៏ស្ងប់អង្គុយក៏ស្ងប់នេះចង់បានអានឹងបានគេថាអ្នកបានខត្រឹមដល់ដល់ហ្នឹងអើពីសេចក្តីស្លាប់ចូលមកដល់បុគ្គលនឹងឯងដូចជាថងកថាចុះទៅលើព្រែខំយសមាធិ យើងចោះក្រេតយើងចាំបាច់ទៅទិញទៅទៀមទេល្អើទៅតំងចោះវឹងរយយ៉ាងណាមិញដល់ថ្ងៃស្លាប់មកដល់គ្រាន់តែខ្មិចផ្លែតទៅហ្មងគ្រាន់តែខ្មិចភ្នែកទៅហ្មងអត់មានតែទេសសាសអីច្រើនទេអត់ទេថាមិនបានចឹងព្រោះស្មារតីណាសតិ ជាសតិបដ្ឋានដែលយើងអប់រំបានល្អហើយសតិគឺសតិបដ្ឋាននេះសតិនឹងហៅសតិបដ្ឋានណាដល់ខ្យល់មកដល់ក្រុមកើតក្រុមកងខ្យល់ទី4ប្រពេខាចិត្តនឹងសតិនឹងឡើងសតិបដ្ឋានហើយហើយក្រុមកាយានុបស្សនាសតិបដ្ឋាននេះតដល់ហ្នឹងដល់ហ្នឹងបានមានឈ្មោះកាយានុបស្សនាសតិបដ្ឋាន សីកំណត់ដឹងនៅអវ័យអវ័យបានទាំងអស់ហាត់វាខ្យល់វែងខ្យល់ខ្លីខ្យល់ពិបាកខ្យល់តឹងខ្យល់ធូរខ្យល់មុតខ្យល់អត់ខ្យល់អស់ខ្យល់សូន្យខ្យល់កើតសរសេរនឹងដឹងទាំងអស់តែនឹងជាសតិបដ្ឋានដល់ពេលចូលទៅដូចខំវត្ថុចុះលើក្រែងចុះក្រេះច្បាប់ មកឡនហ្នឹងចែករូបធម៌នាមធម៌ចេញពីគ្នាហើយអាហ្នឹងឡនហ្នឹងចែករូបធម៌នាមធម៌ចេញពីគ្នាហើយចំណាសិក្សាដល់ហ្នឹងណែត្រង់ទីកេះប្រាកដឹងមកបាច់ចាំទេសនាច្រើនទេបានប្រាប់ទៅនេះរូបទៅនេះនាមដឹងស្លៀមមានកើតបញ្ញាស្លៀមថាមិនបានទៅកើតបញ្ញាព្រោះដឹង ព្រោះសន្សំព្រោះប្រណិប័តបានឃើញបានជួបបានចាក់ឆ្លុះបានប្រទះខ្លួនឯងហើយដល់ទៅដល់នោះក៏រូបធម៌នាមធម៌នេះដូចលោកយាយប្រធានណាគាត់រៀនអវិខម5ឆ្នាំហើយចៃរូបធម៌នាមធម៌អត់ដាច់ទេមកអំពីអីថាមកអំពីมันបានមុជมันបានមុជហើយมันបាន ប្រតិបត្តិឲ្យបានឃើញជាក់ច្បាស់ដូចអត់ដល់យើងមិនឃើញចិត្តយើងមិនឃើញបញ្ញាវាមិនកើតជាប់ចម្រើនខ្យល់ហ្នឹងទៅរៀនស្វែងរៀនទៅរៀនទៅកើតដល់ដល់ឧបេខាហ្នឹងបានចែកដាច់មកបានស្គាល់រូបធម៌និងនាមធម៌ហ្នឹងដាច់ស្រឡះដាច់ឆេងបែងចែកស្រឡះដាច់ពេលហ្នឹងមកអស់កងបាត់ ទោះបានស្គាល់បានឃើញបានសន្តានវាមិនខុសអំពីមនុស្សចោះទឹកសមុទ្រទេណាចោះទឹកសមុទ្រនៅលើមាត់សមុទ្រហើយនិយាយអំពីអ្វីអ្វីដែលនៅបាតសមុទ្រអ៊ុចចោះទៅដល់ស្ទាបបាតសមុទ្រចម្ៅប៉ុណ្ណេះមានខ្យងប៉ុណ្ណេះមានតៅប៉ុណ្ណេះមានព្រៃប៉ុណ្ណេះត្រជាក់ប៉ុណ្ណេះដៅប៉ុណ្ណេះ វាស់បានទាំងអស់សួរថាអ្នកនិយាយទាំងពីរហ្នឹងណានាសាសជាប្រកបទៀតអ្នកនៅវត្តសមុទ្រដែលនិយាយទៅតាមការចាំតកគ្នាហ្នឹងមិនប្រកបទេប្រហែលប្រហែលបើគេសួរថាអ្នកអញ្ចឹងដែរណាឆ្លើយអត់រួចមិនដឹងមិនផងខ្ញុំនិយាយគេថាអញ្ចឹងដែរអីមកដែលចោះបាសមុទ្របើຕົកជាមិនគេមិនប្រាប់ថែមស៊ីក៏ដែរប៉ុន្តែមកដល់ហើយ តើទៅស្ទាបផ្ទាល់អត់បានហ៊ានទេរឿងទ្រឹស្ដីគេថាសវត្តមានអីដឹងទេប៉ុន្តែចុះទៅដឹងណានោះខ្ញុំទៅជួបចែងចែងចែងចែងដល់ឡើងឡើងវិញគេនិយាយប្រាប់ទ្រឹស្ដីមកវាយល់អស់ព្រោះឯងខ្លួនឯងទៅហើយដូចនេះយ៉ាងណាមិញរូបធម៌និងនាមធម៌នៅពេលណាដែលយើងបានរៀនទ្រឹស្ដីហើយយើងមិនបានអនុវត្តទេ គឺយើងនិយាយប្រហែលប្រហែលចាំសសនេះទេមិនជាក់ច្បាស់ទេតែនៅពេលណាបានអង្គុយចម្រើនហើយអប់រំបានជួបបានប្រទះបានយល់បានចាក់ព្រោះបានដឹងទើបនិយាយរូបធម៌និវធនត្រូវអាហ្នឹងគឺជាច្បាស់អស់សង្ស័យដល់ទៅហ្នឹងការទៅពេលប្រធានណាពេលប្រធានហើយនេះដល់ដល់ដល់ឡើងឡើងដល់ចលអិតចិត្តឡើងដល់បេខាសតិជាសតិប្រធានសតិប្រធានហើយ អាហ្នឹងកាយានុបស្សនាសតិប្បដ្ឋានមួយបានមួយហើយហើយព្រះសម្ដែងថាសតិប្បដ្ឋានមាន4ហើយវេទនាចិត្តធរផ្លូវទាំង4ហ្នឹងផ្លូវណាមួយ ទៅនិព្វានបានដូចនេះនេះទៅនិព្វានណាតែអតិកម្មកម្មបុគ្គលត្រូវរៀនកាយហ្នឹងឯងវិស័យចិត្តពុំទាន់យល់ដឹងមិនងាយកំណត់អរូបធម៌បានទេ ព្រោះអរូបធម៌កើតអំពីនាមកើតអំពីការកំណត់នៅរូបធម៌បានវាអរូបធម៌កើតឡើងបើអញ្ចឹងទៅរៀនរូបធម៌មុនពួកអតិសង្កបពុលនៅរាងកាយទៅដល់ហ្នឹងតើទៅអូរូបអញ្ចឹងតារូបទៅទេតើតែឃើញខ្យល់ឃើញប្រទេសបែងចែកទៅដល់ហ្នឹងបែងចែកទៅជាសភាវៈ3ហ្មងទី1ខ្យល់ទី2អត្តភាព ទី3ចិត្តសម្រាប់ដឹងដល់ហ្នឹងទៅទៅបែងចែកទៅជាសភាវៈ3ឃើញខ្យល់ហ្នឹងមកក្រុមហ្នឹងកើតរលត់ក្នុងកាយរាងកាយដោយសបកពៀងសបកទឹកសបកទូសបកហប់ញ៉ាំរាងកាយហ្នឹងដោយពៀងអញ្ចឹងមើលទៅឃើញចាស់បញ្ញាចាក់លុះបានកាយគ្រាន់ជាប្រទេសរបស់ចលកើតនឹងរលត់នឹង ឃើញឃើញកាយឃើញចោលឃើញចិត្តក្រំក្រំតែដឹងរលត់កើរលត់កើបាននៅតំណឹងបងបានទាំងអស់វិបស្សនាបានទាំងសទ្ធិវិសុទ្ធិបានទាំងអត្តាដង្ការលុតឃើញទាំងអស់ឃើញទាំងអស់ប្រដល់នឹងឃើញទាំងអស់ហើយអស់សង្ស័យហើយអវ័យអវ័យក៏សិតទៅសូនទៅទេហើយសញ្ញតសមាធិកើតអនិមិត្តសមាធិកើតអបនេតសមាធិកើត ដល់នឹងតែតកើតមកសញ្ញតសមាធិបាននៅសមាធិនោះចិត្តនឹងបើទៅឃើញសូត្រទៅទេអត់មានអីអត់មានទួខ្លួនទួសត្វទួមគុលទេរៀនត្រូវរៀនត្រូវអញ្ចឹងអត់មានទួខ្លួនទួសត្វទួមគុលអត់មានទេព្រោះទៅដល់នោះបញ្ញាកាលឡើងបែងចែកនៅសភាវៈ3ប្រឡះចែកទី1រៀនកាយទាំងមូលដោយសបកទូសបកសបកតុកអញ្ចឹង សវកទៀមចឹងឬក៏កាឆេហើយមកក្រុមនៅក្នុងនឹងគ្រាន់តែកើលុតសញ្ចរទៅសញ្ចរមកហើយនឹងបញ្ញាមួយដឹងដឹងចិត្តអញ្ចឹងតំណឹងណានាដែលដឹងបញ្ញាយល់ទេនេះបញ្ញាដឹងថាចិត្តបញ្ញាដឹងថាខ្យល់បញ្ញាដឹងថារាងកាយបញ្ញាហ្មងថាឡើយមិនដំបូងអត់ទាន់មានទេបញ្ញានឹងមានតែចិត្តទេចម្រើនកម្មដ្ឋានហ្នឹង ដល់ពេលចំណងដល់នោះស្រាប់តែមានបញ្ញាកើតឡើងឃើញចោលឃើញព្រមអត្តភាពដែលជាទីសញ្ចរទៅនៃចោលស្រាប់តែឃើញចិត្តដែលខរលត់ទៅតាម ចង្វាក់នៃចោលឃើញខ្លួនឯងថាតំណងអស់ហើយសត្វបកុលខ្លួនប្រាងព្រៃប្រុសស្វែងចាស់មនុស្សទេវតាវាកឡងផុតអស់ហើយសញ្ញានឹងមិនមានទេសត្វសញ្ញាទេវតាសញ្ញាលោកសញ្ញា អស់អស់អស់ឯងនេះចង់បានប៉ុណ្ណឹងណានោះបានគេហៅថាសិក្សាវិបស្សនាពិតបើគ្មានបញ្ញានឹងកើតឡើងទេមិនហៅវិបស្សនាបានទៅពេលណានេះបញ្ញានឹងកើតឡើងមកវាច្រើនមោហៈច្រើនទិដ្ឋិច្រើនបិច្ឆាទិដ្ឋិទៅអស់បានមកជាសមាទិដ្ឋិដែលជាអង្គវគ្គទី1ឃើញនេះចូលដល់ ចូលដល់អង្គអ្នកទី1ហើយសម្មាទិដ្ឋិប្រាជ្ញាយល់ឃើញត្រូវយល់ឃើញថាមិនមានសត្វមិនមានបុគ្គលមិនឃើញមានគ្រោះឃើញមានប្រាណមានឃើញស្រឹមតែនេះស្រឹមតែចោលស្រឹមតែរាងកាយស្រឹមតែចិត្តលែងមានសត្វបុគ្គលស្រឹមតែរាងកាយស្រឹមតែចោលស្រឹមតែចិត្តឃើញតាមប៉ុណ្ណឹងអត់មានឃើញអីតឡងផុតទាំងអស់កើតសមាធិនេះកើត សមត្ថភាពចរិតខិតខ្វានាំមុខនៃអ្នក7ទៀតអ្នកមួយនឹងនាំមុខនៃអ្នក7បានអ្នកនឹងคลายទៅជាលោកកតរៈអ្នកហៅអរិយមគ្គនេះបវលសមាសង្កប្បសមាវេចាសមាកមន្តសមាអាជីវៈសមាវេយិនសមាសតិសមាសមាធិបង្វលអ្នក7ឲ្យคลายទៅជាលោកកតរៈអ្នកដោយសារសមាសតិនេះ ណាកាលណាដល់សមត្ថភាពនឹងមិនទាន់កើតទេសមាធិលោកយៈទេលោកយៈទេតែដល់ពេលចម្រើនសមាធិលោកយៈឡើងដល់ណែឡើងដល់សមាធិសមាធិនឹងឆ្លងកាត់ទៅកាន់លោកត្រៈបវលចឹងណាព្រោះអីព្រោះសមាធិនេះជាសញ្ញតៈសញ្ញតៈសមាធិអបនិហេតៈសមាធិអនិមិត្តៈសមាធិជាបវលបវលខហ្នឹង មានអីសូនទៅទេមានទីតម្កល់មាននិមិត្តណាអត់កាន់យកនៅនិមិត្តអត់មានប្រាថ្នាទៅទេកាលណាវាបានជិតតូនហើយវាអស់ការប្រាថ្នាការសង្កត់និមិត្តបានបានឯងបានឯងណានេះដំណឹងសំខាន់ណាអញ្ចឹងបានយើងត្រូវធ្វើហ្នឹងណាត្រូវចម្រើនហ្នឹងចម្រើនឲ្យតតបានឯងមិនបាច់ចាំបានអំពីណាមកនោះណា ពីព្រោះធម៌នេះមិនមែនធម៌បានណត់ទេអាស្រ័យការស្ដាប់ទេការស្ដាប់គ្រាន់តែជាបច្ច័យណាមិនមែនបានវងពីការស្ដាប់ទេបានវងពីការចម្រើននេះពួកពួកថាហ្នឹងពួកវិបស្សនាហ្នឹងបានវងពីការចម្រើនស្ដាប់នឹងគ្រាន់តែជាឧបនិស្ស័យដើម្បីយល់ទេអត់ចេញជាអ្នកទេ តែដល់ពេលសមត្ថភាពកើតឡើងនេះអាស្រ័យនឹងការឃើញគឺស្ដាប់ហ្នឹងចាក់ទុះហើយបើសិនជាយើងនាំគ្នាស្ដាប់ស្ដាប់ទៅចាំចឹងទៅយកមកគិតទៅនិយាយតគ្នាអាហ្នឹងមិនហៅវិបស្សនាទេមិនហៅផងអត់ទេមានចូលវិបស្សនាណាទេហ្នឹងគេហៅបរិយទេគេហៅស្រោត្រឹមច្បាប់ស្រោត្រឹមអភិធម្មស្រោត្រឹមបរម